now, now, now. Hey. សូមក្រាបថ្វាយបង្គំចំពោះព្រះដេចគុណគុណចាស់គ្រប់អង្គសូមជម្រាបសួរលោកយាយលោកតាលោកពូអ្នកមីងប្រិយមិត្តនិងមិត្តទូរទស្សនិកជនទាំងអស់ដែលកំពុងទស្សនាតាមដានការផ្សាយបន្តបន្តរបស់ទូរទស្សន៍ KKCC TV កម្មវិធីសិល្បៈនិងវប្បធម៌ដែលកម្មវិធីយើង តែងតែធ្វើការ live បន្តបន្តរៀងរាល់ថ្ងៃអង្គារចាប់វាវេលាម៉ោង7 ល្ងាច7យប់រហូតដល់ម៉ោង8យប់ម៉ោងនៅទីក្រុងស៊ីដនីត្រូវនឹងម៉ោង4ទៅម៉ោង5ល្ងាចម៉ោងនៅទីក្រុងភ្នំពេញថ្ងៃនេះគឺជាថ្ងៃទី13រោចខែអាសាឍខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនឹងថ្ងៃអង្គារទី26ខែកក្កដាឆ្នាំ2022កម្មវិធីសិល្បៈនិងវប្បធម៌បានវិលមក ជួបលោកលោកស្រីនិងប្រិយមិត្តសាជាថ្មីម្ដងទៀតតាមរយៈពេលវេលាដ៏ម៉ងដដែលហើយកម្មវិធីរបស់យើងតែងតែធ្វើការ live បន្តផ្ទាល់តាមរយៈអឺប្រព័ន្ធអនឡាញគឺតាមរយៈ Facebook page និង YouTube channel គឺ KKCC TV ដូច្នេះកុំឲ្យខាតពេលវេលាយូរសូមប្រិយមិត្តទាំងអស់មកអឺជួបជាមួយនឹងវាគ្មិនរបស់យើង អឺទី1គឺជួបជាមួយនឹងលោកគ្រូជីវិចិត្តបាទសូមជម្រាបសួរលោកគ្រូពីចម្ងាយបាទជំរាបសួរបាទបងមួយទៅសប្តាហ៍មួយទៅសប្តាហ៍រហូតដល់ទៅមួយខែ មួយ ខែរហូតដល់មួយឆ្នាំជីវិតចាស់ខ្លាតនៃមនុស្សម្នាក់ម្នាក់នៅក្នុងតតិយៈលោកតែតែប្រែប្រួលបាទទៅមុខជានិច្ចបាទរំកិល ទៅរកភាពចាស់ចរាហើយការថមថយស្មារតីនឹងក៏ថាវាចិត្តថយបន្តិចម្ដងបន្តិចម្ដងវាមិនអាចដឹកដល់នៅស្ងៀមបានឡើយនេះគឺជាអនត្តានៃជីវិតសត្វធម៌លោក បាទជំរាបសួរទាំងអស់គ្នាបាទអរគុណបាទហើយជាបន្តទៅនេះគឺសូមប្រិយមិត្តទាំងអស់មកជួបជាមួយនឹងអ្នកគ្រូ Netly Ains បាទសូមជំរាបសួរអ្នកគ្រូ ពីចម្ងាយជួបគ្នាសាជាថ្មីម្ដងទៀតអូនចាសូមគោរពបងអូនចាចាចាសុខសប្បាយទេអ្នកគ្រូសុខអីប្រហែលថ្ងៃមុនចុករយៈដូចជាដូចជា ពះធ្ងន់ធ្ងរប៉ះពាល់ចំណៃអត់បានតែមានជាតិបន្លែជាតិគីមីអីចឹងណាលោកប្អូនបាទបាទហើយឥឡូវបានធូរក្រនបាល់ទេបាទគ្រូទេបាទបាទបាទអរគុណអ្នកគ្រូអឺខ្លាំងមែនទែនទៅងើពីឈឺប៉ុន្តែបានចំណាយពេលមកចូលរួមក្នុងកម្មវិធីរបស់យើង បាទសូមអរគុណ អ្នកគ្រូយ៉ាងជ្រាលជ្រៅពីចម្ងាយហើយជាបន្តទៅនេះគឺសូមលោកលោកស្រីប្រិយមិត្តទាំងអស់មកជួបជាមួយនឹងប្អូនរាបូរីដែលបាទជំរាបសួរអូនពីចម្ងាយបាទបែកគ្នាយូរបែកគ្នាយូរបងសុខសប្បាយធម្មតាទេបងហើយឥឡូវមកមានយឹកអីទេរដូវនេះមានយឹកគេដាក់ ធ្វើបាយសីទេព្រះសាចាំថាទៅអត់សូវពមៀងយកទេបងចូលព្រះសាចាំអូខេបាទបាទអរគុណច្រើនបងអូនហើយអរគុណខ្លាំងមែនទែនចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់បងអូនមកចូលរួម ក្នុងកម្មវិធីរបស់យើងហើយកម្មវិធីរបស់យើងគឺតែងតែធ្វើការ live បន្តផ្ទាល់រៀងរាល់ថ្ងៃអង្គារហើយជាយើងនឹង ភាកច្រើនគឺយើងនឹងគ្រប់អញ្ជើញវាគ្មិនកិត្តិយសរបស់យើង គឺ ភាកច្រើនគឺអ្នកស្មូតកំណាបអំពីថាសិល្បៈស្មូតនេះគឺសិទ្ធចង់សឹងតែតែតែបាត់ពីពិភពសិល្បៈទៅហើយដូច្នេះបានគុណម្ចាស់ប្រធានលោកចាប់ផ្លឹកនឹកឃើញជាមួយនឹងលោកគ្រូជីវិចិត្តទៅក៏បាន បង្កើតជាកម្មវិធីសិល្បៈនិងវប្បធម៌នេះឡើងដើម្បីរំលឹកនៅនឹងស្នាបានរំលឹកនៅ ស្នាដៃរបស់កវីចំនួនដើមហើយជាពិសេសគឺដូចជាយើងលើកស្ទួយនៅវិស័យស្មូតនេះឲ្យកាន់តែតែរីកចម្រើនទៅមុខមកពីអឺ អ្នកស្មូតហ្នឹងចំនួនចាស់ចាស់ហ្នឹងក៏សេះក៏ក៏ក៏សឹងទៅបាត់ទៅអស់ហើយបាទសឹងតែចង់បាត់ទៅហើយដូច្នេះបើយើងមិនខំប្រឹងប្រមូលពួកគាត់ដើម្បីមកអឺសបផ្សាយទេគឺនឹងនឹងនឹងបាត់បង់ទៅដោយមិន មានឯកសារអីសោះបាទហើយខ្ញុំបាទខ្ញុំបាទក៏សូមអឺ អនុញ្ញាតពីលោកគ្រូជីវចិត្តនិងបងអូនបរិយផងដែរគឺយើងឲ្យសិតទៅនារីមុនគេណាលោកគ្រូគឺសូមមកជួបលោកអ្នកគ្រូលីអេងម្ដងមកពីការទឹកមុនអ្នកគ្រូលីអេងក៏បានចំណាយពេលវេលាជាមួយអ្នកគ្រូរនដែលថ្ងៃនេះសម្រាប់ខ្ញុំបានជួបអ្នកគ្រូរនដែរប៉ុន្តែដោយសារតែគាត់ពិបាកនឹងចូលមកដូច្នេះគឺ យើងយើងយើងក៏បានជួបតែអ្នកគ្រូលីអេងតែម្នាក់ហើយលោកអ្នកគ្រូថ្ងៃនេះអឺដើម្បីបើកឆាកឲ្យកម្មវិធីយើងកាន់តែមានភាពស្រស់បំព្រងអ្នកគ្រូមានកំណាប់អីមួយដើម្បីចែកជូនប្រិយមិត្តនិងមិត្តអ្នកទស្សនាទីនេះទេអ្នកគ្រូសូមក្រុមជ័យចា៎ ចាចាចាអញ្ចឹងមុននឹងខ្ញុំលើកកំណាប់យកមកបង្ហាញប្រកេនជូនទូព្រះបង្គំខ្ញុំព្រះករណាសូមនមស្ការក្រាបថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតដែលមានព្រះពុទ្ធរតព្រះធម្មរតព្រះសង្ឃរតដែលជារតនៈឯកក្នុងលោកជាទីគោរពសក្ការៈនិងសូមអភិវ័នបន្ទនកាយក្រាបថ្វាយបង្គំព្រះទេរានុទេរៈគ្រប់គ្រប់ព្រះអង្គជាទីគោរពសក្ការៈ ជាពិសេសសូមនមស្ការក្រាបថ្វាយបង្គំព្រះអង្គគ្រូដែលកំពុងតែមានព្រះវត្តមាននៅបន្ទប់ផ្សាយចេញពីទីក្រុងស៊ីដនីទៀនប្រទេសអូស្ត្រាលីក៏ដូចជាគោរពជំរាបសួរមហាជនទាំងអស់គ្រប់រូបទៀនហើយក៏ដូចជាជំរាបសួរទៅដល់លោកគ្រូជាវិចិត្រតែជាវាគ្មិនឆ្នើមក៏ដូចជាបងប្រុស សំណាងដែលជាពិធីដ៏ដ៏អស្ចារ្យបាទគ្រូអរគុណមួយប្រុសនៅបាទគ្រូសូមអឺខិតមកចិត្តបន្តិចបាទខិតមកចិត្តបន្តិចមកពីសំលេងឬរៀងខ្សោយណាគ្រូ ដោយដល់ហើយទៀតអើយថាចាំហើយចាំហើយអូមានស្អីគ្រូលោកចាំមែនហ្នឹងណាមានអីជួយតងជួយឲ្យបានបោះក្បាយទៅអត់ទៀតហ្នឹងហើយហើយចឹងគ្រាន់តែចឹងគ្រាន់តែចឹងណាចា គណៈនេះដែរទូព្រះបង្គំខ្ញុំ ប្រកាសណាសូមលើកយកកំណាបដែលជាគុណមេត្តាបិតាយកមកប្រគេននឹងជូនអឺគុណម្ចាស់ក៏ដូចជាមហាជនបាន ព្រះសម្ដាប់និងស្ដាប់ដូចតទៅចាបាទមកបានរុងព្រងគុណឪម៉ែ លោកឋានៈនំថែចិត្តស្នេហ៍ប្រណីសូមឡើងទៅរៀនមានចំតែ ល្បីគុណគ្រូប្រស្រីគូលីគោរពមី ជាដូនតាបបការីជនអារេជពុនចាខ្លៅឧបទ្រពលោកព្រះ ហើយប្របីដូចមលុបត្រជាក់ថ្ងៃយប់គឺមលុបព្រះធម៌ ធ្វើបនធ្វើទៀនគូមានបញ្ញាសទ្ធាជ្រៀងថ្លាចិន្តាស្មងសង អប់រំជីវិតប្រព្រឹត្តតែល្អដែលបាត់ព្រះធមត្រេកអរភ្លឺថ្លា ដឹងគុណម៉ែឪតន់នៅខែភ្លឺអំចាំគាត់ឈឺឬស្លាប់មរណា ហើបនំគ្នាគ្នាវន្តិវេដាអត់ទុំចា ប្រាថ្នាគូគប់ មើបណ្ណារណូចដូចខែងងឹតតាមានជីវិតមិនគិតទៀងទាត់ ដល់ពេលស្លាប់បាត់ទៅបាត់រកគាត់យកធាតទៅវត្ត ឲ្យស្ដាប់ព្រះធម៌លោកគ្រូអរគុណអរគុណទោះជាលោកធារកាសដាច់ដាច់ឯលោកគ្រូណាមិនសូវបានល្អប៉ុណ្ណាប៉ុន្តែសំឡេងស្ដាប់ទៅឮកលួចកលួច អូហើយអូនតិចទៀតប័ណ្ណនេះប័ណ្ណនេះប្រហែលជាពាក្យ8ទៀតពាក្យ8ហើយខ្ញុំនៅក្នុងកម្មវិធីបននីមួយមួយខ្ញុំតែងតែលើកបែបហ្នឹងយកបទយកមកស្មូតណាលោកគ្រូគូមានអត្តន័យល្អហ្នឹងហើយហើយមួយយ៉ាងទៀតមិនដឹងថា ខ្ញុំប្រាប់អ្នកគ្រូតាមសរនថាកំណាប់នៅ ក្នុងកម្មវិធីលោកគ្រូថាមានតែលើកយកតែលោកគ្រូលោកតាក្រមងល់ទេខំប្រាប់គាត់អញ្ចឹងអាដឹងថាលោកគ្រូអឺអនុញ្ញាតឲ្យឈ្មោះប័ណ្ណផ្សេងផ្សេងដែលយើងចេះរងាយបានចឹងអីនេះតែណែចឹងបាទគឺអ្នកគ្រូអាចរើសកំណាប់គ្រប់ប្រភេទយកមកហើយគ្រប់តម្រង់ ទាំងអស់គឺឲ្យតែអ្នកគ្រូចេះអវ័យក៏ដែរគឺ លើកយកមកបាន គ្រប់ទាំងអស់បាទអ្នកគ្រូតែណៃ ពីព្រោះមែនតើទៅយើងចង់បានបែបនេះផ្សេងផ្សេងដើម្បីទុកជាឯកសារក្នុងទុកជាការបង្ហាត់បង្ហាញដល់ប្រឆាំងចនតាចំណាយនៃការស្គាល់ក្រោយនឹងគឺអត់បានយល់ដឹងពីបែបបទនៃការសូត្រឬក៏ទម្រង់នៃកំណាព្យនីមួយៗហ្នឹងគឺថាដល់បានចេះច្រើនអញ្ចឹងទៅគឺល្អណាស់បាទមួយទៀតលោកគ្រូ ចំណងជើងទៅបែបនេះហ៎បាទយកបែបថ្មីតែខ្ញុំកណាចេះយូរហើយប្រហែលជា20 30ឆ្នាំហើយបត់ហ្នឹងបែបហ្នឹងណាទៀនឥឡូវជួយរកហើយកំណាត់ផ្ដោតលើឆ្នាំអាយុព្រោះតាណាពូនិយាយពូនិយាយពីគុណមេត្តាបៃតាហ្នឹងគឺទីហ្នឹង នៃកលបុត្រកលិតាម្នាក់ម្នាក់ជួនកាលគេថាពុកម្ដាយនៅរូបនោះបានជួយបុណ្យពូទានឬក៏ថាជូនម្ដាយទៅវត្តទៅវាយទេដល់ពេលម្ដាយឪពុកស្លាប់ទៅនឹងបានយើងធៀបនឹងចូលទៅឲ្យលោកសុខឲ្យស្ដាប់បាទបាទអានឹងក៏ជាការខុសឆ្គងដែរមួយដែរមិនខុសអីទេគឺថាយើងធ្វើតែយើង ចេះតែបានបុណ្យហើយកុសលយើងទៅដែរប៉ុន្តែគាត់ថាកាលគាត់នៅរស់តិចនៅស្ដាប់បានភ្នែកនៅភ្លឺថ្មិញនៅទៅពីកើតអីហ្នឹងក៏មិនសូវអើពើប្រហែលទេដល់ពេលគាត់ទៅផុតទៅបាត់ហៅស្ដាយមែនទែននឹងយើងដឹងគ្រប់គ្នាទាំងអស់គ្នានឹងឯងបាទជាគុណគុណដូចជាការដាស់ជឿនចាចាតែថាតែ តែគុណរបស់មេដាវេដានេះហើយដែល ធ្វើឲ្យលោកគ្រូជីវិចិត្តនឹងតសេបានសភៅមួយអំពី អំពីព្រះមេដាវេដានេះបាទគឺហើយចាំខ្ញុំផងទៀតឲ្យខ្ញុំរៀនផងបាទបាទចាំមើលខ្ញុំមកខ្ញុំស្ញាំថាមានបត់ ប្រជុំបទកតតេបទទី7បទព្រមកិច្ចនៅក្នុងនឹងទាំងអស់បាទចាចាចាបាទអរគុណអ្នកគ្រូច្រើនហើយបន្តមកគឺខ្ញុំសូមបង្វែរទៅលោកគ្រូហើយជាវិចិត្រម្ដងអំពីអញ្ចឹងក៏បានចូលទៅរឿងមកពីបងអូនបុរីចេញទៅបាត់បាទដូច្នេះគឺអឺមកជួប លោកគ្រូជាវិចិត្រម្ដងសូមលោកគ្រូមានចូលរួមយោបល់យ៉ាងម៉េចដែរចំពោះកំណាបដែលអ្នកគ្រូនេតលីអេងលើកយកមកគឺនិយាយអំពីគុណគឺសូមយោបល់ពីលោកគ្រូបន្តិចសូមអឺមិនមានយោបល់អីទេគ្រាន់តែថាដូចខ្ញុំជម្រាបខាងដើមអញ្ចឹងគឺថាអត់មានដើមបៃតាណាគឺថាឲ្យទៅកន្លែងណាកន្លែងណាអីខ្ញុំតែនិយាយប្រាប់ក្មេងៗដែលទៅតែរៀបអាពាហ៍ពិពាហ៍ហ្នឹងខ្ញុំចេះថា បើគ្មានរូបមេដាបៃតាទេក៏គ្មានរូបយើងដែរបាទពេលពិធីធ្វើពិធីបាំងឆ័ត្រកាត់ខាន់ស្លាអីហ្នឹងខ្ញុំតែងតែបញ្យល់ហ្នឹងណាបាទអង់គ្លេសគេថា without parent you never born បើអត់មានឪពុកម្ដាយអ្នកទេអ្នកក៏មិនដឹងកើតមកពីណាដែរអានឹងជាជាខ្លីខ្ញុំបាទខ្ញុំតែងតែរំលឹកដាស់តឿនក្មេងៗមួយចំនួនហ្នឹងឲ្យដឹងគុណមេដាបៃតាបាទ ជាបុព្វការី ផងជាទេវតាផង ជាព្រះព្រំផង ជាព្រះកន្លងផង ជាគ្រូទី1ផងបាទគេនេះគ្រូនៅសាលាយើងគ្រូមែនទេប៉ុន្តែអ្នកដែលបង្រៀនចេះអូណូចាស់បាទងាកឆ្វេងងាកស្ដាំមើលលើមើលក្រមនឹងម៉ែនឹងម៉ែបាទពីម៉ែហ្នឹងមកមកមកហ្នឹងបើតាមលោកពីដើមខ្ញុំជួបលោករដ្ឋមន្ត្រីក្រសួងសិល្បៈនិងវប្បធម៌ឧទាហរណ៍លោកហុងធុនហាក់ បាទនៅគ្រូចាស់ពីដើមមែនតើគេហៅគ្រូយីកេពីដើមក្នុងឋានៈហ្នឹងប៉ុន្តែគាត់ជារដ្ឋមន្ត្រីហើយគាត់គាត់ជានាយករដ្ឋមន្ត្រីខ្មែរយើងពីសម័យដើមដែរបាទគាត់ថាម៉ូម៉ូម៉ម៉ហ្នឹងមកពីពីមកពីពេលណាដែលកូនវាបើដោះម្ដាយទៅអាចមោះហ្នឹងវាខ្ទប់នឹងលើដោះដោះដោះទៅវាចេញអាម៉ម៉ម៉ម៉ម៉ែហើយដល់អាចចេញអសរពងពុកអីអីចឹងប៉ាចឹងមកពីអាប្រវេមាត់ហ្នឹងដែលបឺតនឹងចុងសដំហ្នឹង បបបបខប់មើលទៅវាចេញបបអសពោហ្នឹងឯងអានេះគាត់និយាយហ្នឹងគួរគួរយកចិត្តទុកដាក់មួយដែរបាទបាទបាទជឿគាត់នឹកឃើញគុណអរិញទឹកដោះម្ដាយនឹងក្តីគុណឪពុកនឹងខំបង្កើតនឹងក្តីគឺថាពួកគាត់ស្រឡាញ់ជាងគេទាំងអង្គគឺឪពុកម្ដាយហ្នឹងឯងដែលស្រឡាញ់កូនសុខចិត្តស្លាប់សុខចិត្តការពារសុខចិត្តធ្វើគ្រប់បែបយ៉ាង ទោះក្តៅទោះត្រជាក់ទោះភ្លៀងទោះខ្យល់ទោះគោឬក៏រត់លូនយ៉ាងណាហ្នឹងគឺដាក់បៃពូនយកអត់ដាក់ពីក្រុមយកខ្នងឯងទៅ ពាំងទៅលើដោយសម័យសង្គ្រាមអញ្ចឹងវាធ្លាប់ឃើញច្បាស់ច្បាស់បាទអាហ្នឹងគាត់អាចជាសុំចូលប៉ុណ្ណឹងចុះគាត់អាហ្នឹងហើយជាគុណមេដាបៃតាបាទសុំទោសបាទឥឡូវបងបុរីទៅចេញបាត់ទៅខ្ញុំក៏ អឺសូមលោកគ្រូមានកំណាប់អីមួយដែលនិយាយអំពីគុណនឹងដើម្បីចែកជូនប្រិយមិត្តយើងនៅក្នុងពេលនេះបាទអំពីមិញថាមិញថាលើកយកខ្ញុំប្រសេរឿងមួយស្វាខ្លីប៉ុន្តែគាត់ថាហ្នឹងក៏ជា មនុស្សជារបៀបរមិលគុណមួយដែរដូច្នេះវាក្រុមវែងបន្តិចប៉ុន្តែគាត់ថាវាក្នុងមួយល្បាស់ខណ្ឌមួយល្បាស់ខណ្ឌវាខ្លីទៅជាបណ្ឌុកា និយាយអំពីសត្វកណ្ដុរប្រមេះរមិលគុណតាធុដងបន្តិចចុះបាទបាទបាទសូមអញ្ជើញជារឿងខ្លីមួយហើយអញ្ជើញស្ដាប់ហើយយើងត្រេះរិះពិចារណាតើវាយ៉ាងម៉េចពីពីពីមតនៈមួយតនៈទៅដែលបាន ដែលគេជួយហើយហើយយើងរមិលគុណគេបើអញ្ចឹងសូមក្រាបថ្វាយបង្គំប្រគុណម្ចាស់ប្រធារានុធិរៈគ្រូព្រះអង្គគ្រប់ទីកន្លែងទាំងអស់ហើយក៏ដូចជាសូមជម្រាបសួរលោកគ្រូអ្នកគ្រូកវីបណ្ឌិតរដ្ឋាចារ្យបងប្អូនជនរួមជាតិទាំងអស់ បាទសូមជូនរឿងខ្លីមួយ មានចំណងជើងថាសัตว์កណ្ដុលប្រមេះរមិលគុណឬកូនកណ្ដុលប្រមេះព្រៃនិងតាធុដងចិត្តបុណ្យដូចតទៅ ខ្ញុំនឹងចាចែងហើយខ្ញុំសូមថ្លែងដើមតងកូនសัตว์មួយផងកាលដើមឡាយហងជាកណ្ដុលនីព្រៃមួយណាជួបនឹងមីឡាឆ្មាយល់ដេញវីវិតបុលរត់ររុករលឲ្យជួយថ្លែងពីអីសី ធ្លាប់ផ្ដល់ចំណៃខំស្ទួយ ថាឯងកុំព្រួយ ចាំយើងនេះជួយឯងណាធូដងសេចមុនគេថាចាយន់សូតសាជប់កន់ដល់ណាខ្លាយជាឆ្មាបាធំពិតមេឆ្មាមីឡា ពេលឃើញឆ្មាបាមានរិទ្ធលែងហ៊ានចូលចិត្តលះបង់គុំនិតចង់ឆៃថ្ងៃមួយមានឆ្កែវាដើរមកក្បែរជើងព្រៃប្រទាំងឆ្មានៃដេញព្រោះក្រញៃជាម្ដងឆ្មារត់ភ័យផិត ឆ្កែដេញប្រកិនក្រោយហងតាអើយជួយផងចចពុនប៉ងចង់ខំតាបងមនីមនីសេកមុនវិជាផ្សំឆ្នាំឆ្មានុងផុតកម្មជាឆ្កែមៀតមួមធំក្រៃដេញឆ្កែតូចតូច កូនឆ្កែប្រែប្រូចចូលព្រៃឆ្កែធំលែងភ័យទូសត្វអ្វីអ្វីលែងពីឆ្កែរឹកសង្ហាថ្ងៃមួយជួបខ្លានៅនេះហង្ដេញឆ្កែវារឹងរត់មនីមនីដល់តា តាអើយជួយខ្ញុំ មានខ្លាខឹងគុំប្រហា ចិត្តវីឬស្យាឲ្យខ្ញុំនាងណាភ័យណាំងអីសីជួយទៀតសំដែងធေါ်ឆ្លៀតជប់ផ្លាំងឲ្យឆ្កែកាញ់ចាំង ផ្លាស់រូបជាខ្លាដំបងខ្លាធំលែងភ័យរកទុនទៀនព្រៃជាម្ដងដេញខំគេផងធ្វើខំទំនងដើមទីមនុស្សម្នីភ័យភិតលែងហ៊ានដើរចិត្តគីរី រួងខ្លាយខ្លាស៊ីអ្នកភូមិក្រុមទីបារម្ភមានថ្ងៃមួយណា នៅក្បែរចំការមនុស្សជុំពូលពីខ្លាធំ មិនសំមកធ្វើឆ្នោះនៃ ដើមជាកណ្ដុលប្រមាំងត្រសុលក្បែរព្រៃកុំតែអីសីសន្តោប្រណីជួយវាផ្ដល់ទាំងអាហារមើលថែរក្សាការពារ ជុំប្រងខ្លួនវារហូតខ្លាយជាខ្លានឹងខ្លាធំលឺឆ្នងកើតចិនទូមនងក្រោតខឹងត្រែចងកំហឹងតាធូដងនឹងដឹងការ មិនគួតុងទេចិនកណ្ដុលរេខឹងតា រួញកិនប្រហាឲ្យអីសីតាស្លាប់ទៅព្រំតាអីសីដឹងរឿងអតីកាលនៅជាកណ្ដុលព្រៅត្រូវតែសម្លាប់ធូដង ខ្លាដើរលោបលោបគៀនអាស្រមស្របបំរុង តាបងហងប្រុងញៀនតាធូដងយល់កាសោតសែតបាលីមេតាបារមីសត្តានិមិត្តសត្វខ្លាជាកណ្ដុលណាដូចដើម កណ្ដុលមើគុណអអំណាចបុណ្យលែងស្បើមរឹកធ្លាប់សម្បើមប្រែคลายរូបដើមតូចមួយរស់ក្រែងលែងសុខដេកដាលទូលទុកតែងព្រួយអីសីលែងជួយថ្ងៃព្រួយយកព្រួយជីវីខំកាយរុងដីក្បែរខ្ទមអីសីឋានទីទៀបជើងគិរីអត់ហ៊ានចាញ់ពីរូងរុន បាទសូមអរគុណនិងអរគុណបាទអរគុណលោកគ្រូកំណាប់កំណាប់រឿងគឺការល្មើសគុណនេះបើតាមខ្ញុំស្ដាប់ទៅគឺការល្មើសគុណរបស់កិនដល់លោកគ្រូសូមអឺជួយវេទខ្ញុំសង្កេតបើវិញ កាលពីដើមហ្នឹងតែតែតែជំនុំហ្នឹងគឺអ្នកពូរីគាត់ថាអ្នកភាវនាធរសង្ក្រមនៅក្នុងព្រៃអញ្ចឹងទៅណាលោកដើរភាវនាសង្ក្រមទៅក៏ស្រាប់តែមានកណ្ដុលមួយវាធ្លាក់ពីលើមកប្រហែលជាសត្វក្អែកឬសត្វខ្លែងហ្នឹងវាពំបងយកទៅធ្វើជាចំណីដល់ពីរបូតចំពោះវិញទៅឬក៏របូតកញ្ញាំវាទៅក៏ធ្លាក់មកដល់កូនកណ្ដុលទូចមួយហ្នឹងអីសីឃើញហ្នឹងក៏អាណិតអាសូរហ្នឹងជប់ជួយយកទឹកសត្វកណ្ដុលទៅចិញ្ចឹមឲ្យធាត់ឲ្យគុំ បាទឲ្យចំណីស៊ីរាល់ថ្ងៃចឹងទៅថ្ងៃមួយហ្នឹងសាប់ថាកំពុងលោកតាពងភាវនាហ្នឹងសាប់ថាមានឆ្មាមួយហ្នឹងវាដេញអាសត្វកដុលហ្នឹងបាទដល់សត្វកដុលហ្នឹងភ័យរត់មកក្បែរជើងអាស្រមលោកតាហ្នឹងរត់លូនឡើងចពោលោកតាទីដងហ្នឹងដល់តែរត់ឃ្លៀងនេះហើយស្រែកខ្សឹបដាក់ទៅជើងថាលោកតាជួយផងឆ្មាដេញខាំហើយបាទហើយតាស្អីដឹងថាសត្វកដុលវាខ្លាចឆ្មាតាឆ្មាញីនីឡាហ្នឹងគឺឆ្មាញីហើយឈ្មោះ ឆ្មាញីមេឆ្មាហ្នឹងដល់អញ្ចឹងទៅក៏ជប់កដុលហ្នឹងឲ្យទៅជាឆ្មាឈ្មោលដល់ជប់បាត់ជាឆ្មាឈ្មោលទៅដេញអាឆ្មាញីហ្នឹងទៅទីឆ្មាកំពុងដេញដេញទៅសារមានឆ្កែមួយមកដេញអាឆ្មានៅពីក្រោយអាឆ្មារត់ទៀតរត់ទៅកដុលហ្នឹងក៏មករត់មកជួបអីសៃអីសៃថាលោកថាខ្ញុំឆ្មាមិនកើតទេព្រោះមានឆ្កែព្រៃមួយដេញខ្ញុំកណាទៀតទៅខ្សឹបដាក់លោកទៅជាលោកតាលោកតាក៏ជប់ឲ្យទៅជាឆ្កែធំ គេហៅថាមិនមែនឆ្កែតូចធម្មតាទេណាទៅជាឆ្កែធំមួយបាទដល់បានខ្លួនទៅខ្លាចទៅជាឆ្កែធំលេងខ្លាចដល់ណាដេញអាឆ្កែនឹងត្រឡប់ទៅវិញទៅហើយកំពុងអាងយ៉ាងគេថាមកក្បែរអាស្រមនឹងមានតែគេទេគេថាឆ្កែព្រៃតូចតាចក៏អត់ហ៊ានបាត់ដែរណាសាថ្ងៃមួយនោះបាទក៏ថាមានខ្លាមួយមកខ្លាឃើញឆ្កែវាចង់ស៊ីសាច់ឆ្កែដេញឆ្កែនឹងទៀត រត់ប្រុសប្រាប់ប្រាស់ចុះប្រាស់ឡើងរត់កលឹងជុំវិញអាស្រមលោកតាធូដងហ្នឹងក៏រត់មករកលោកតាលោកតាក៏ជប់ឲ្យទៅជាខ្លាតបងបាទបាទដល់បានទៅទៅជាខ្លាតបងទៅសាប់អូអួតអាងគេថាអញជា king of the forest ណាជាជាស្ដេចនៅក្នុងព្រៃព្រឹក្សាហ្នឹងឯងគ្មានណាហ៊ានណាបាទដើរខំគេខំឯងខំសัตว์ព្រៃតូចធំសំបីតែអ្នកចកា មនុស្សយើងទៅធ្វើចំការ នៅទីក្បែរ ចិត្តអាស្រមអីហ្នឹងក៏លែងហ៊ានទៅដែរព្រោះល្បីថាឆ្កែណាខ្លាហ្នឹងវាកាចណាបាទប៉ុន្តែថ្ងៃមួយនោះថាបាទក៏អ្នកស្រុកហ្នឹងជំនុំគ្នាថាងតាមការពិតនោះតាមដឹងលឺទៅអាខ្លាមួយហ្នឹងវាកាចណាស់វាមិនគួរណាភ្លេចធាតដើមទេព្រោះវាពីដើមហ្នឹងជាសត្វកូនកដុលមួយតូចសោះតែ បានតាឥសីហ្នឹងឬក៏តាទុដងហ្នឹងជុកប្រោះឲ្យទៅ ជាខ្លាហ្នឹងប៉ុន្តែ វាកថាវាទៅជាខ្លាស្លូតរៀនធររៀនអា តាមអីសីទេទៅជាខ្លាកាចហ្មងដល់វាស្ដាប់ឮទៅប្រជុំអ្នកដែលដឹងរឿងអញហើយអ្នកដែលធ្វើអញឲ្យខ្លាយទៅជាគេនិយាយដើមហ្នឹងមានណាទេអ្នកដែលនិយាយប្រាប់គេហ្នឹងមកតែស្អីហ្នឹងតាទៅដងហ្នឹងក៏អញ្ចឹងមានកំណត់គេហៅថាអាស្មេមានអ្នកហើយគេថារមិលគុណបើអញ្ចឹងមានមិនបាច់ទុកទេតែស្អីហ្នឹងគឺថាត្រូវតែខំសម្រាប់តែស្អីហ្នឹងចោលកុំឲ្យគេដឹងរឿងតទៅទៀតបាទក៏ដើរលោកលោកមកតាលោកដឹងញៀន សារហីមានហេតុការមិនស្រួលហើយមើលទៅព្រោះលោកចិត្តតែញាក់នៅអារម្មណ៍ថាមិនល្អទេដល់អញ្ចឹងដឹងថាខ្លានឹងវាមកសង្គ្រោះព្រោះញៀនលោកកំពុងភាវនាលោកអាចឆ្វេងយល់បានគាត់គាត់ហក់ធ្លោមកតែឯសីនឹងសុទ្ធសាច់មុនវិជាការនឹងក៏ជប់អាសັດខ្លាត ដំបងព្រៃនឹងឲ្យទៅជាកូនកដុលទូចមួយទៅវិញទៅបាទទៅជាភាពដើមវិញទៅជាកដុលទៅក៏លែងហ៊ានចេញទៅពីរូងបណ្ដោយមុនមកនៅក្រៅខ្លួនឯង បាទហើយមកនេះយើងចេញដែរបាទរឿងហ្នឹងវាសង្ខេបបែបផ្លូវតែប៉ុណ្ណឹងបាទខ្ញុំទៅស្ទេឲ្យខ្លីបំផុតហើយក្រាសួតហ្នឹងមិនមែនបានចាប់លោកលោកកូនពៀនហ្នឹងឲ្យបានវែងទេព្រោះវាវែងពេកពេលវេលាខ្ញុំវាខ្លីបាទដូច្នេះគេថាសូមជួយត្រង់ត្រាប់ណែយើងពិចារណាពីសត្វរមិលគុណបាទមនុស្សយើងម្នាក់ម្នាក់សរុបមកវិញគេថាការស្ដាប់មិនថាមនុស្សទេគេថាការរមិលគុណនេះគឺជាមិនការល្អទេបាទ យើងអ្នកគ្រូគុណខ្ញុំមានសំណួរមួយទៀតអំពីដែលលោកគ្រូតសេ ជាកំណាប់ខ្ញុំមើលទៅឃើញដូច1 2 3 4 5 6 7 8ឃើញលោតញាប់ញាប់ហើយងើលងើលញាប់ញាប់ងើលទៅលើលោកគ្រូទសេតាមរបៀបអីគេលោកគ្រូបាទនេះគឺគឺជាបទបណ្ដូកាបណ្ដូកាកតេបណ្ដូកាគេហៅថាបណ្ដូកាបាទ គឺមានមាន4មាន4 6 4 6បាទជាអត្ថរូបរបស់កំណាបនោះគឺ ថា4ភៀង6ភៀង4ដល់គ្នាគ្នាទី1មាន4គ្នាទី2មាន6បាទបាទបាទអរគុណលោកគ្រូ4 6 4 6ហើយវាមាន4ល្បាស់ខណ្ឌហ្នឹងក្នុង4ឃ្លាហ្នឹងវាមានមួយល្បាស់ខណ្ឌ បាទបាទអាហ្នឹងបុណ្យដូកាបាទបាទបាទអរគុណបាទបាទបាទឥឡូវសូមបាននេះទេបាទបាទឥឡូវបកមកបងបរិយវិញចិញ្ចូលចិញ្ចូលដោយសារតែសេវាចិញ្ចូលអ៊ីនធឺណិតអត់មាន សេវាបាទអត់ទៅអត់ទៅល្អ ហើយកុំអោយគេខាតពេលវេលាយូរគឺសូមបងអូនលើកយក កំណាប់អីមួយមកស្មូតអឺជូនប្រិយមិត្តយើងនៅ ក្នុងពេលនេះគឺ បងខ្លាចតែសេវាផងបងអូនដាច់ទៀតអញ្ជើញបាទបាទខ្ញុំបកករណាអត់មានពាក្យអីនិយាយច្រើនទេ ដោយសារពេលវេលាខ្លីខ្ញុំបកករណាសូមជូននៅបទពំពាពិលៀបដូចតទៅពំពារយីងើបមកក៏សិនរាដេចក៏មកសោកាពុំស្រាងស្រានអើយ តាំងចិត្តសុចរិតទាំងប៉ុន្មានស្មោះស្មានចេញមកអើយគាត់សន្ត្រាសារពេចក៏ស្ដាច់ជាងមកហើយ ផ្ដេចឡើយក៏នៅតែសោកកាយបើត្រង់ខ្ញាល់ស្ដាច់យាងទៅវិញណា មិនរក្សាក្តីបំណងអើយទេឬអ្វីលោកស្វាងអារុនរៀងលែស្រាច់ បំពេនាងត្រាច់ញើយចលីលាយនាងចូលទៅចិត្តព្រះភង្គកវីនាងក្រាបវន្ទាអើយចំព្រះភង្គ កាលស្វាងសោកទៅវិមលភ័ក្រចលនេតស្រស្រាំងហើយស្រោប្រាំងក្តីអើយខ្សឹកខ្សួលរំជួលក្នុងចិត្តស្រី ក្សត្រីវិយោគណែអើយសោយសោកកាអនិច្ចាទឹកណេតហេតុអ្វីអ្នកបានជាហោស្រស់ស្រាក់អើយពុំដាច់ឡើយអើយ គិតមួយរំពេចក្រនលហែលហើយឃើញប្រភាំងជាហើយអើយក៏មិនថាពីដើមឡើយណណានឹងខន់ខាំង 8ឆ្នាំនេះអើយតាំងតែសោកាយអើយមានជ្រោជ្រាបជាធម្មតាម្ដេចមិនមេត្តាអើយខ្ញុំសងឡើយលោកស្វាងអារុនខំលះកាត់ លើកហាត់ហើយច្រកេសាសើយជូនចលណេតជ្រះស្រឡាំងហើយបានស្បាយនាងអើយអើយងើប្រភ័ងត្រា ប្រងស្មារតីក្សត្រីចលីលី ទៅអាណោមបាទីព្រះចេថាងអើយជ្រព្រះភ័ក្រក្រោមព្រះភស្ដា សោកាសួសពមើអើយសន្លំលងបណ្ដាលនួននេះភីលៀងស្រី សែនអសរខ្សាត់ត្រីភ័យញ័រអង្គអើយអញ្ជើញគ្រឿងសំអាងយកមកត្រង់លាយលៀមសពអង្គអើយភ្ញាក់កាយា បើកប្រណេតតនយល់វិមលភ័ង ក្នុងអរាតឹងណែនសែនខ្លោចផ្សាយនាងតឹងក៏ពួកព្រះអរានាងសោយសោកាងអើយទូលព្រះស្វាមី ព្រះចោមចាំងកំពងត្រង់រិទ្ធីចៅមលីជាមលប់មាភពទាំងបីអើយបូនងងល់ណាស់ព្រះចាំងក្រៃកោតតែប្រតីអើយគ្មានវេទនា ភូរនានបើកព្រះអោប្រោងពាធី ប្រទៀនទុកទុំប្រាប់ពំពីយឲ្យនាងបានស្បើយសោយសោការឿងនេះឯណាអើយចាប់ប៉ុណ្ណេះហង សូមអរគុណគ្រូអឺបងអរគុណអរគុណចំពោះអឺកំណាបដ៏មានន័យហើយគឺជាពំពាពីលៀបបាទហើយ បន្តមកគឺសូមអញ្ជើញអ្នកគ្រូ Netly ឯងជួយឲ្យយោបល់បន្តិចចំពោះប្អូនប្រុសបុរីគាត់មានតែប្អូននៅក្មេងប៉ុន្តែប្អូនមានសម្លេងពិរោះហើយនឹងមានទឹកចិត្តរៀនខាងស្មូតកំណាប់នេះតើលោកគ្រូសំទោសអ្នកគ្រូមានយោបល់យ៉ាងម៉េចដែរចំពោះប្អូនបុរីបាទចាសូមក្រុមជើញ នៅក្នុងការស្មូតក៏ដូចជាសំឡេងរបស់ប្អូនរបស់មួយពីរោះមានដូចថាពីធម្មជាតិមកណាទៀតហើយហើយនឹងបែបបត់នេះក៏ក៏ពិរុសស៊ីជាមួយនឹងអត្តន័យទំពាពិលាបណាហើយតែបែបបត់នេះក៏នៅខាងនៅខាងក្រៅឯកសារនៅខាងក្រៅណាគេ ឯកសារវាអត់ទាន់មានទេសបាថ្មីទាំងអស់ចឹងណាប៉ុន្តែគិតថាបែបនេះយើងអាចទទួលយកបានព្រោះវាស៊ីជាមួយនឹងអត្តន័យព្រោះព្រោះមែនតើរំដោះចិត្តហ្មងលេងល្អណាស់ត្រូវនឹងបែបបត់ជាមួយនឹងអត្តន័យទៀតហ្នឹងហើយហើយប្រហែលជាកូនសិស្សលោកអ្នកគ្រូអឹមស៊ីថុលនេះបែបបត់នេះបាទ បានគ្រូខ្ញុំក៏ឃើញអ្នកគ្រូអ៊ំផងចាចាចាគាត់តែគាត់តែស្ដាប់អឺតង់របៀបស្មូតគឺអាចប៉ាន់ស្មានបានថាជាសិស្សរបស់អ្នកណាហ្មងអ្នកគ្រូហើយបាន នេះហើយសំឡេងល្អមែនទេអត់ដែលបានជួបទេណាក្មួយមីងអត់ដែលបានជួបទេនេះទៅជួបបាទតែតែខ្ញុំធ្លាប់ជួបអ្នកគ្រូនៅដូចជាបត់ហើយកង់ពេញម្ដងអញ្ចឹងបាទហ្នឹងហើយទៅខាត់តទៅទៀតយើងមានអំណោយផលសំឡេងយើងមានហើយណាតែតែខំរៀនខំសិក្សាតទៅមុខទៀត បាទបាទអរគុណអញ្ចឹងបានបន្ទុកល្អបរិយាបានបន្ទុកល្អពីអ្នកគ្រូបាទហើយបែមកជួបលោកគ្រូម្ដងវិញលោកគ្រូពីទីក្រុងស៊ីដនីសូមលោកគ្រូជួចូលរួមយោបល់បន្តិចលោកគ្រូ បាទមែនតែនទៅដោយអ្នកគ្រូលីអេងគាត់មានប្រសាសន៍អំបញ្ញវិញគេថាមកពីធម្មជាតិណាអាសំឡេងហ្នឹងគេថាមកពីរស់មកពីពីនាយមកហ្មងហើយគេថាទឹកដមហ្នឹងគេថាវាសតុនវាមុតប៉ុន្តែវាផ្អែមវាវាទៅចិត្តវិញវាវាវាណែនវាណែនប៉ុន្តែវាតូចវាផ្អែមមូលមកហ្មង បាទដូច្នេះគឺថាមកពីងាយមកវាទៅវាមុតស្រួយមកមកប៉ុន្តែមិនមែនមួយស្រួយរឹងទេមុតស្រួយហើយវាទៅសតុំសតុំតែម្ដងបាទអញ្ចឹងធ្វើឲ្យអារម្មណ៍វាជួយចិត្តហើយនឹងយកកដែងពីអឺភាពសោកសរេងបន្តិចបន្តួចនៃនាងពឹមទាដែលព្រាត់ឆ្ងាយអំពីស្វាមីមិនគួរស្វាមីដាច់ចិត្តទៅអញ្ចឹងទៀតទៅទៅតម្លាក់ដាក់បត់នឹងទៅទៀតគេហៅថាបត់សម័យពាក្យកដាបុរាណហ្នឹងណា យកសម័យคลายមកដាក់ថែមបន្តិចទៀតហ្នឹងគឺថាអត្តន័យហ្នឹងគឺថាចំទូតែម្ដងធ្វើឲ្យសង្ហេះសង្ហោចហើយគឺថាទាំងគេទាំងយើងមែនតែនទៅគឺថាអ្នកគ្រូហ្នឹងគឺថា ចង់បញ្ចេញយោបល់ឲ្យច្រើនតិចទេព្រោះអ្នកគ្រូក៏ជាស្ត្រីម្នាក់ដែរគឺថាតើចិត្តស្ត្រីស្វាមីបងបងឬស្ត្រីអត់ដែរនេះតើមានគួលពុទ្ធយ៉ាងណាទៅគឺមិនដឹងថាព្រះភស្តានឹងคล้ายទៅជាព្រះពុទ្ធទៅហើយក្តីនឹងក៏ប៉ុន្តែអត់ទៅចិត្តទេដូចអារម្មណ៍នេះគឺថានៅនៅតែនឹកនឹកឃើញជានិច្ចនៅធ្លាប់នៅជួបគ្នាជាមួយគ្នាស្និទ្ធស្នាលនឹងគ្នាហ្នឹងដូច្នេះដាក់បត់នឹងទៅនឹងប្អូនក្មួយនឹងគឺថា ព្រោះមែនតែនបាទអរគុណអរគុណអរគុណលោកគ្រូតែដល់មកគឺដល់មកលោកគ្រូអត់សំខាន់ចិត្តលោកគ្រូជាប់មកអ្នកគ្រូលីលេតលីអេគឺសូមបាទសូមអើយបបាក់ហៅបងបងមកគឺសូមអឺអ្នកគ្រូលើកយក កំណាបអីមួយ បន្តទៅទៀតអ្នកគ្រូសូមក្រុមជើញ នំពីខ្ញុំស្ដាប់អ្នកគ្រូអត់សូវបាន ច្បាស់ដែរដោយសារតែអឺលឺលឺយ៉ាងឆ្ងាយជួនកាលលឺអូពុតធាំងពុតឥឡូវលឺហើយលោកគ្រូបាទបាទពេលខ្លះច្បាស់ពេលខ្លះក៏ បាទបាទបាទហៅសូមរំជើញបាទជើញគេមកលោកគ្រូអើយសូមអធិស្ឋានចាឥឡូវចេះខ្ញុំសូមលើកប័ណ្ណថ្មីប័ណ្ណបំពេណាទៀនបាទខ្ញុំថាឲ្យឲ្យខុសពីសមមួយដងចាបាត់បំពេតាជជុបំពេជលីគ្រឹស្ណាអីចឹងទៅណាទៀនណាបាទបាទបាទបាទហើយ ដាប់នឹងសម្រាប់ដូរត្រីមកនៅស៊ីដនីបាទអូមែនត្រូវហើយគឺអញ្ចឹងចាចាសូមជូនសូមប្រកេនប័ណ្ណនេះនឹងជូនទៅដល់ខាងទីក្រុងស៊ីដនីកំពុងតែយប់ទេណែអញ្ចឹងហើយទេណែបាទបាទម៉ោង8ជិត8ហើយម៉ោងនេះគួរចូលមន្ត្រីឥឡូវទៅណាទៅណា នេះនឹងថ្លាថ្លែងសំដែងអំពីទេវតានៅថែរក្សាភ្នំគិរីវង្គតហើយក៏មកនិមិត្តធ្វើជានាងមេត្រី អកបំពេនាងគ្រឹស្ណាបាជាលីដែលតាជូជូអនុព្រាមនៅក្រោមដើមឈើហើយគាត់ក៏បន្លឺនៅបាត់បំពេដូច្នេះថាអ ណាណៃស្រីណាក្រហេ ក្រឹស្នាមៀងមុំដេកទៅកុំយំណាកូន ជីវខាងអាស្រមបរមសាលាពីតាយើងទេណាកូនអើយ mộng ai còn em đây anh tha con ơi có nặng đế ở nó con con mộng mai dùng phê អូនណាយអ្នកស្ដាប់មាត់ម្ដាយនឹងក៏បំពេអា បៃក៏អាពីតអញថាបៃក៏អាពី អណោកាច់តាមុំម៉ាយត្រគៀតកូនអើយម្ដាយ បាទអ្នកគ្រូលីអេងប្រហែលជា មាន បញ្ហាផ្នែកសេវាដូចប្អូនបុរីដែរពីលឺមុននឹងចូលគាត់ថាគាត់អឺលឺគាត់មានប្រសាសន៍ថាគាត់ទៅជីដែនវៀតណាមតែអញ្ចឹងទៅប្រហែលជាតំបន់នោះប្រហែលមិនសូវមានសេវាបាទស្ដាយដល់កំពុងទៅប្រុសបាទកំពុងទៅប្រុសបាទសូមអធិស្ឋានចំពោះប្រិយមិត្តផងដែរ ឥឡូវអឺកុំអោយខាតពេលសំទោសខ្ញុំសូមបកគលតួនាទីនេះ ជូន ទៅលោកគ្រូជីវិចិត្តរោបាទលោកគ្រូលោកគ្រូលឺលឺលឺខ្ញុំនិយាយហ្នឹងចង់ឲ្យអត្ថភាពទៅ ក្មួយបរិយវិញព្រោះបរិយទៀតបាទអញ្ចឹងសំឡេងបកគលរៀនល្អអញ្ចឹងគឺថា គេចង់ឲ្យចូលបានច្រើនមកពីមកមិញខ្ញុំឃើញលោកគ្រូនៅចង់ស្ដាប់រឿងលោកគ្រូដូច្នេះចង់ចឹងក៏ចង់បកគោលទូនីតិនេះទៅអឺលោកគ្រូឥឡូវលោកគ្រូបកគោលសិតទៅបងអូនបរិយសូម ជើញបងបងហើយបន្តកម្មវិធីនឹងមែនតើកំពុងតែសេពីពីវិមត្តនិយាយពីតាជជក់ហ្នឹងដែរដែរពីរូបរាងតាជជក់សេសេភ្លាមភ្លាមខ្លួននឹកឃើញថាអ្នកគ្រូហ្នឹងគាត់តែយកដេញតាជជក់ហ្នឹងដែល ទៅសុំជលីក្រឹស្ណាពីបាស្រីវេសណ្ណហ្នឹងគឺថាវាយធ្វើបាបអីចឹងទៅហើយថ្ងៃមួយហ្នឹងក៏ នឹងមកពីចូលទៅចងចងអ្នកទាំងពីរហ្នឹងចង់ចង់និយាយចឹងថាចងក្មេងទាំងពីរហ្នឹងគ្រាខ្លួនឯងឡើងទៅដេកលើប្រគៀបឈើចងគ្រីស្ណាបាចលីហ្នឹងនៅកុលឈើហ្នឹងខ្លួនឯងទៅដេកទៅពេលនោះពួកដេកលក់ទៅអឺប្រអិនឬក៏ទេពតាហ្នឹងចូលមកនិមិត្តជាមេដាបៃតាហ្នឹងប្រវេស្រីវេសន្តោនេះដើម្បីមកបំពេគឺថាកូនទាំងពីរហ្នឹងទៅហាក់បីដូចជាម្ដាយបំពេកូនអញ្ចឹងចង់ ខមមិនតន្តិចប៉ុណ្្នឹងឯងប៉ុន្តែឥឡូវវាដាច់បាត់ទៅស្ដាប់សោកស្ដាយណាស់លើសុំជើងក្មួយទៅបាទបាទជើងគុណរៃបាទអឺខ្ញុំអត់មានបတ်អីទេគឺតពីអ្នកគ្រូជូជក់ឲ្យខ្ញុំសូមដាក់បတ်កុមារឡើងអំពីស្រះហ្នឹងជាលីគ្រឹះស្នាដូចគ្នាដែរ ល្អណាស់នឹងតទៅទៀតហ្នឹងអ្នកគ្រូក៏ដាច់បានដែរប្រិយមិត្តយើងគឺនៅមានភាកបន្តទៅទៀតគឺមិនដាច់ពីអ្នកគ្រូលីអេកទេបាទបាទសូមអញ្ជើញបងជាលីស្រែកហៅទៅគ្រឹស្ណា កុំឲ្យបៃតាហៅច្រើនដងប្អូនអើយកម្មយើងអើយយើងត្រូវឆ្លងកន្លងមិនផុតណែ ទេពីស័យជាលីក្រឹស្នាបងបងអើយឡើងមក ពីត្រសងពីស្រះស្រីជោគលអេព្រះជន្នួងថបបដៃលំតូនកេស័យក្រាបវណ្ណទី ងវទាំងពីរអ្នកអើយទឹកភ្នែកស្រស់ស្រាក់ស្រោបអង្គាថាអោអេអង្គម្ចាស់ថ្លៃកូនកំព្រា ចាំព្រះមេត្តាអេខ្ញុំមកអីអីសានណាកូនសូមអង្វរ អង្វជូជក់ឈប់សិនរាឲ្យកូនអេបានយល់មុខប្រមេត្តារួចហើយនឹងលាយ ទាំងពីរពងព្រះសូរិយាអើយក៏ជ្រេត្រជាងអើយអោអ្នកមេមិនដាច់បាត់សុន សំទៅអេប្រៃណាឆ្ងាយជាងមុន បានជាប្រគុណណាមិនឃើញអីមកណា សូមអរគុណលោកគ្រូអរគុណច្រើនព្រោះណាក្មួយហើយណាបាទយើងគ្រូយើងមានយោបល់អឺមិនមិននេះក្មួយ បាន លើកយកពេលដែលឃើញតាជជក់ហ្នឹងនិយាយជាមួយអឺកំពុងតែនិយាយជាមួយនឹងព្រះស្រីវេសន្តរហ្នឹងនៅអាស្រមនឹងដើម្បីសុំបុត្រហ្នឹង បាទពេលហ្នឹងគេហៅថាកាត់ហ្នឹងប្រើជាក្នុងការបុតបរិច្ចាគហ្នឹងឯងគឺការធ្វើទានការឲ្យបុតបរិច្ចាគហ្នឹងបាទដល់តាព្រាមទោះបីអឺសាច់ឈាមប្រមាត់បេះដូងក្តីក្តីគេថាសុខចិត្តពុះទ្រូងរូងយកថ្លើមប្រមាត់កាត់ឲ្យក៏បានដែរដើម្បីបំពេញទានហ្នឹងបាទឲ្យបាន ទៅជាព្រះកសៃសារពេជ្រតញាណនោះឈានទៅរហូតដល់ជាសមណគោដំព្រះបរមគ្រូដែលជាតិជាតិជាតិទី10ឯងក្មួយហ៎ជាតិទី9បាទ ដាក់ចំណងជើង ផងលោកគ្រូដាក់បត់កុមារឡើងអំពីស្រះបាទបាទប៉ុន្តែកន្លែងហ្នឹងកន្លែងដែលឮសូរបៃតាថាបំរុងនឹងឲ្យទៅចាជជូតនោះក៏នាំភ័យបងប្អូននឹងរត់ទៅពូននៅក្នុងស្លានឹងឯងដល់រោមិនឃើញអញ្ចឹងទៅនិយាយដើមកន្លែងហ្នឹងបន្តិចទៅគេថាជជក់នោះដល់រោមិនឃើញទៅគេថាខឹងតាជជក់ហ្នឹងក៏ពោលថ្លែងគេថា ដៀលថ្មាស់តែដៀលឲ្យប្រស្រីបាស្រីវេសណ្ដោទៀតថាមាត់ថាឲ្យប៉ុន្តែករាវកភ្នែកហ្នឹងដើម្បីឲ្យកូនឲ្យរត់ហាក់បីដូចជាមិនចង់ឲ្យបាទសំដីអាក្រក់ណាស់តែខ្លួនហ្នឹងមិនមែនត្រឹមតែមុខមាត់អាក្រក់ទេគឺថាសំដីហ្នឹងក៏អាក្រក់ទៅទៀតចិត្តក៏វាអាក្រក់ទៅទៀតអាហើយចឹងទៅបីដាហ្នឹងក៏ថាថ្លែងសំដែងហៅបុតទាំងពីរហ្នឹងឲ្យដល់ចឹងទៅបងទៅឃើញថា នៅឃើញថាដើម្បីបំពេញបំពេញទានបារមីហ្នឹងបុត្របាបុត្របរិច្ចាគហ្នឹងដល់បៃតាដែលបានខំលះបង់សុខចិត្តនេះហើយនឹងក៏សុខចិត្តបំពងប្អូននឹងឲ្យនាំគ្នាឡើងមកដើម្បីឲ្យទៅជួបបៃតានឹងវិញបាទព្រោះណាកន្លែងហ្នឹងហើយកន្លែងហ្នឹងគឺមុននឹងដែលអ្នកគ្រូលីអីហ្នឹងគាត់ច្រៀងបំពេមិញមិញមិញឯងតាមការពិតកន្លែងហ្នឹងគឺផ្ដើមចេញពីកន្លែងហ្នឹងមកបានបានយកមកនឹងឯងចောက်ដៃចောက်យើងដឹកបដើទៅ ទៅភូមិវិញទៅបាទចឹងកន្លែងដែលលោកគ្រូអ្នកគ្រូលីអេងគាត់បំពេមិញមិញគឺលោកគ្រូចង់មានប្រសាសន៍ថាគឺប្រអិនមកនិមិត្តធ្វើជា បាទទេវតានិមិត្តទេវតាបាទនិមិត្តដើម្បីបំពេញជលីក្រស្នាបាទជលីក្រស្នាហ្នឹងកំពុងតែត្រូវតាជជុះនឹងចងដៃដាក់នៅក្រោមដើមឈើហ្នឹងខ្លួនឯងទៅឡើងទៅដេកលើលើអដែងតគៀបឈើហ្នឹងដើម្បីកុំឲ្យសត្វខ្លាស៊ីប៉ុន្តែអត់គិតពីវាសនាអនាគតក្មេងនឹងស៊ីទេសុខចិត្តចងដៃចងជើងហ្នឹងនៅនឹងគល់ឈើហ្នឹងតែម្ដងដល់អញ្ចឹងទៅហើយក៏ចិត្តឲ្យព្រោះចលីហ្នឹងគឺថានាង ត្រូវឈឺសាច់ផងដែលសាច់តាជជុះវាយវត្តហ្នឹងគឺថាមិនព្រមចង់ដើរហ្នឹងបាទដឹកដៃផ្ដើមកមកក៏បងហ្នឹងក៏សុកចិត្តអង្វរប្អូនឲ្យស្ទាបអង្អែលហ្នឹងទៅបំពេហ្នឹងផងអង្អែលប្អូនហ្នឹងរហូតដល់មិនព្រមដេកព្រោះគួរហ្នឹងព្រោះវាឈឺហ្នឹងដល់អញ្ចឹងទៅទេវតាហ្នឹងក៏និមិត្តคลายកាយคลายទៅជាប្រវេសន្តរនឹងប្រណេមេត្រីហ្នឹងដើម្បីមកបំពេបុតនៅពេលហ្នឹងឯងពេលរាត្រីណាបាទហ្នឹងបន្ទាប់ពីជាជាប់ បាទហើយបាញ់មិញគឺបងបុរីអឺស្មូតហៅចលីគ្រីស្ណាឡើងវិសរាដើម្បីបាទពេលដែលរត់កិច្ចអាចជួយយើងទៅបាយបានហ្នឹងហើយបាទអរគុណលោកគ្រូហើយកម្មវិធីខានខុសទៅយ៉ាងណាមេតាខាខន្តីអពេទៅបងព្រោះមិនដែលខានមួយសភើហ្នឹងមើលតាំងពីឆ្នាំ70ផ្លាយមកនោះអានឹងនៅចាំបន្តិចបន្តួច បាទអរគុណអរគុណលោកគ្រូដោយសារតែពេលវេលាយើង ដល់ទីបញ្ចប់ផងដែរហើយគឺយើងមិនខ្ញុំចង់បន្តរឿងនឹងបន្តទៅទៀតហើយប៉ុន្តែដោយសារតែពេលវេលាយើងដល់ទីបញ្ចប់បើមុននឹងបញ្ចប់ អឺមុននឹងបញ្ចប់លោកគ្រូចង់មានអីបន្ថែមទៀតទេលោកគ្រូសូមក្រុមជើញបាទដូចជាមិនមានអីវែងឆ្ងាយទេគឺថាសូមអរគុណនិងអរគុណទាំងអស់គ្នាដែលបាន លើកស្ទួយ ផ្នែកកំណាព្យរបស់យើងក៏ដូចជា ក្មួយបរិយក្តី និងអ្នកអ្នកគ្រូប្តីហើយអញ្ជើញទៅបាត់ហើយដោយសារតែជាបញ្ហាធិការនិងសេវានឹងគឺមិនអំណោយផលមិនអីទេសូមរក្សាសុខភាពទាំងអស់គ្នាបាទ ដល់គ្នាហើយនឹងឲ្យមានការរីចម្រើនផ្នែកទៅលើអឺគុណសម្បត្តិក្តីក៏ដូចកាយសម្បទា ក្តីផ្នែកសុខភាពក្តីបាទប្រកបការងារក្តីគេថាសូមឲ្យបានសម្បកបជំរុំចម្រើនទាំងអស់គ្នាហើយយើងនឹងនៅតែត្រៀមខ្លួន បាទសិនជារូបរាងកាយយើងមិនទាន់លាចាកផែនដីនេះទេយើងនៅតែមានកំណត់រក្សានៅសម្បត្តិបព្វធរអរិយធម៌អសរសាស្ត្រខ្មែរ យើងជាបន្តទៀតផ្នែកវត្ត ទាំងអស់គ្រប់ផ្នែកទាំងអស់នៅលើវប្បធម៌របស់ប្រទេសជាតិខ្មែររបស់យើងសូមអរគុណអរគុណបាទហើយបន្តមកគឺបងអូនលូរីសូមបងអូនមានយោបល់អីចំក្រោយនេះទេបងអូនសូមអញ្ជើញបាទខ្ញុំអត់មានយោបល់អីច្រើនទេអឺសូមតែឲ្យបងប្អូនយើងទាំងអស់គ្នាបងប្អូនខ្មែរក្មេងៗចំនួនក្រោយដូចខ្ញុំអីសូមយើងសិក្សាលើកស្ទួយ ទេមរតកខ្មែរយើង គឺការស្មូតនឹងសុំកុំឲ្យបាត់បង់សុំតែប៉ុណ្ណឹងទេលោកគ្រូអរគុណអរគុណអរគុណច្រើនមែនទែនហើយអរគុណចំពោះលោកគ្រូជីវិចិត្តប្អូនបូរី និងអ្នកគ្រូលីអេងគឺដែលបានចំណាយពេលវេលាដ៏មានតម្លៃចូល រួមក្នុងកម្មវិធី សិល្បៈនិងវប្បធម៌ខ្មែររបស់ទូរទស្សន៍ KKCC TV ហើយក៏សូមអរគុណចំពោះ ប្រិយមិត្តដែល តាមដានទស្សនាការផ្សាយបន្តផ្ទាល់អរគុណដល់ប៊ុនតានដែលបានជំរាបសួរលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនផងដែរហើយអរគុណចំពោះសឿនសារឿនគាត់ comment ថាប្រវេសន្តរឲ្យទៀនដោយបញ្ញា បើធ្វើទៀនចំពោះបើធ្វើទៀនចំពោះប្រពុតផ្សេងបាទ អរគុណចំពោះការ comment របស់បងប្អូនទាំងអស់គ្នាប្រិយមិត្តហើយកម្មវិធីរបស់យើងក៏សូមអធិស្ឋានអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនាទៅលើការនិយាយស្ដីឬក៏កាយវិការណាមួយដែលបំសំរុំនោះសូមមេត្តាព្យាស្រ័យភ័យទៅផងហើយកម្មវិធីរបស់យើងសន្យានឹងវិលមកជួបលោកលោកស្រីសាជាថ្មីម្ដងទៀតនៅសប្តាហ៍ក្រោយតាមរយៈពេលវេលានៅម៉ោងដដែលកម្មវិធីសិល្បៈនិងវប្បធម៌ ខ្មែររបស់ទូរទស្សន៍ KKCC TV ក៏ដល់ទីបញ្ចប់ផងដែរខ្ញុំបាទសុសំណាងសូមគោរពសូមជម្រាបលាអោរណោណោណោអើ